بسم الله الرحمن الرحيم الحمد لله បងអាបាទសូមរេកុំអោយពងស្នេហ៍បងកុំអោយអាតខខហ្នឹងបិទអាអេកូវាហ្នឹងអេកូវាដល់ច្បាស់ហ្នឹងដល់ជ្រៀងរ៉ាអូខេមិនត្រូវអឺ بسم الله الرحمن الرحيم الحمد لله والصلاة والسلام على رسول الله وعلى آله وصحبه أجمعين سبحانك لا علم لنا إلا ما علمتنا إنك أنت العليم الحكيم رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي أما بعد السلام عليكم ورحمة الله وبركاته الحمد لله شكر أكون تجيب الله سبحانه وتعالى دائل الله และ تعالى ได้อัลลอฮ์บันฮิดายะตาฟิกอายุจุบจุบนี่ตรงไหนนี่ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនកំឡោះកូនកំមុំថ្មីហើយថ្ងៃនេះផងដែរគឺយើងក៏មានកម្មវិធីសម្ដែងសម្ដាលចែករំលែកនៅក្នុងគុំជូនដល់បងប្អូនយើងទាំងអស់គ្នាដែលមានវត្តមាននៅទីនេះដែលនេះគឺជាកម្មវិធីមួយបើយើងគិតទៅវាអត់ល្អមើលដូចជាចាក់វីដេអូចាក់រឿងណា ធម្មតាយើងពីដើមមក គឺនៅយប់ការអញ្ចឹងយើងចាំងវីដេអូអញ្ចឹងហ៎មើលចាំងវីដេអូអញ្ចឹងទៅវាសបាយប៉ុន្តែយើងគិតថាអឺការដែលធ្វើអញ្ចឹងវាខាតពីព្រោះវានាំមកតែនៅរឿងដោសារឿងអីអ្វីទៅវិញទេ តែប្រសិនបើយើងឆ្លៀតយកឱកាសដែលយើងជួបជុំគ្នាចេះដើម្បីធ្វើការរំលឹក អំពីហុកមរបស់អល់ឡោះសុបហានូតាឡាក៏ដូចជាច្បាប់ពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃរបស់អ៊ីស្លាមយើង គឺយើងនឹងមានប្រយោជន៍យើងមានប្រយោជន៍ហើយទទួលបានប៉ះឡាពីអល់ឡោះសុបហានូតាឡាថែមទៀតឱកាស ដែលយើងបានជួបជុំគ្នាឱកាសដែលយើងសប្បាយជាមួយ គ្នា ហើយយើងទទួលបាន ការរំលឹកអំពីហុកមរបស់អល់ឡោះសុបហានូតាឡា ចឹងយើងក៏ទទួលបាននៅចំណេះដឹងទទួលបាននៅផាឡាផលបុណ្យពីអល់ឡោះសុបហានហូវតាឡាចាបាទអាចដាក់មកចិត្តនេះវាឆ្ងាយវាអត់អត់ឆក់ឯងដាក់ចិត្តនេះបានដោតខ្សែឯងដោតឯងបើសិនជាអឺដោតអាចដាក់មុខតិចវាសុននេះអូខេអញ្ចឹងអឺអ៊ីនសាអល់ឡោះកម្មវិធីរបស់យើងនាត្រីនេះគឺអត់យូរទេអ៊ីនសាអល់ឡោះ ហើយខ្ញុំនឹងលើកឡើង នៅ ប្រធានបទដែលតកតងទៅនឹងការរៀបអាពាហ៍ពិពាហ៍នៅក្នុងសាសនាឥស្លាមអញ្ចឹងយើងដឹងហើយថាការរៀបការនេះឬក៏យើងហៅថាអាពាហ៍ពិពាហ៍នេះមិនមែនតែសាសនាឥស្លាមទេគ្រប់សាសនាមានន័យថាមនុស្សលោកគឺត្រូវការរៀបការយកប្រពន្ធកូនសកលក៏ប៉ុន្តែដល់ឡែកនៅក្នុងសាសនាឥស្លាម យើងដឹងហើយថាការរៀបការហ្នឹងគឺមាននីតិវិធី មានហុកមមានរបៀបទៅតាមច្បាប់អ៊ីស្លាមដែលមានចែងនៅក្នុងអល់កុរអាននិងសុនណាហ៍នប៊ីសល្លឡោះអាឡៃហ៊ីវសាឡាំទាំងការជ្រើសរើសគូសកលទាំងការរស់នៅទាំងការរៀបការឡើងឡើងចឹងយើងសួរថាហេតុអ្វីបានជាយើងចាំបាច់ត្រូវរៀបការ ចាបើយើងគិតពីសំណួរនេះយុវជនគឺងាយឆ្លើយរៀបការដោយសារយើងឆ្លាញ់គ្នាបានយើងចង់ការអញ្ចឹងឯងបងអឺតាមពិតយើងដឹងថាការរៀបការនេះទីមួយយើងត្រូវដឹងថាវាគឺជាសុនណះនប៊ីសល្លឡោះអាឡៃវសាឡាំអល់ឡោះស៊ុបហានហូតាឡា បានប្រើនៅក្នុងអល់កុរអានចឹងការរៀបការយើងដឹងហើយមានផលប្រយោជន៍ច្រើន ហេកម៉ារបស់វាច្រើន ក្នុងនោះគឺដើម្បីបង្កើតអ៊ុម៉ាត់អ៊ីស្លាមដើម្បីរក្សាពូជពងរបស់មនុស្សដើម្បីបង្កើតអឺពូជពងវងតកោរបស់យើង ដើម្បីសាងសុភមង្គលគ្រួសារបង្កើតគ្រួសារហើយដើម្បីចិញ្ចឹមគ្នាទៅវិញទៅមកនិយាយត្រង់ថាចិញ្ចឹមគ្នា ណាប្តីចិញ្ចឹមប្រពន្ធប្រពន្ធជួយមើលថែកូនចៅបង្កើតដល់គ្រួសារកក់ក្ដៅមួយក្នុងសហគមន៍របស់យើងមិនតែប៉ុណ្ណោះការរៀបការនេះនាំមកនៅប៉ះឡាវាហៅថាផលបុណ្យពីអល់ឡោះស៊ុបហានហូវតាឡាអ្វីដែលខ្ញុំចង់លើកឡើងនៅពេលនេះគឺថា យើងកុំអោយយល់ច្រឡំចំពោះការរៀបការរបស់យើង គឺធ្វើឡើងតែដើម្បីស្រឡាញ់ដើម្បីស្រឡាញ់អញ្ចឹងជាទូទៅមូលហេតុដែលយើង អាចរៀបការបានគឺដោយសារស្រឡាញ់នេះក៏ប៉ុន្តែសាសនាអ៊ីស្លាមគឺបានកំណត់ណានៅគោលដៅនៅមូលហេតុដែលជាប្រយោជន៍ការចេញពីការរៀបការហ្នឹង يوم حديث نبي صلى الله عليه وسلم نبي صلى الله عليه وسلم يبساتها يا معشر الشباب من استطاع منكم الباءة فليتزوج فإنه أغض للبصر وأحصن للفرج فمن لم يستطع فعليه بالصوم فإنه له وجاء حديث متفق عليه من ليتها អោបណ្ដាយុវជនអោបណ្ដាយុវជនទាំងឡាយអ្នកណាដែលមានលទ្ធភាពក្នុងចំណោមអ្នកទាំងអស់គ្នានេះដែលមានលទ្ធភាពនប៊ីថាហ្វលយតសវជឲ្យរៀបការចុះណាបើមានលទ្ធភាពឲ្យរៀបការ នេះគឺជាបញ្ជារបស់នប៊ីសល្លោះអាឡៃសាឡាមការអំពាវនាវរបស់នប៊ីមិនមែនមានលទ្ធភាពការឲ្យអត់តន់ចង់ការនៅសบายសិនអានេះគឺខុស ខុសពីគោលការណ៍សាសនាអ៊ីស្លាមខុសពីការបង្រៀនរបស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃសាឡាមអញ្ចឹងនប៊ីជំរុញយុវជនដែលមានសមត្ថភាពមានលុយធ្វើការ មានប្រាក់ខែឲ្យរៀបការកំដៅយូរកាលណានៅយូរវាខូចមនុស្សនប៊ីសល្លឡោះអាឡៃសាឡាមថាការនេះការរៀបការនេះរក្សាភ្នែកកុំឲ្យមើលស្ត្រីដែលនាំឲ្យហារ៉ាមរក្សាខ្លួនអំពីការទៅប្រព្រឹត្តស៊ីណា អញ្ចឹងវាមានផលប្រយោជន៍របស់វាអញ្ចឹងហើយអ្នកដែលឲ្យមានលទ្ធភាពដែលពីថាឲ្យបួសពីព្រោះវាជាការកាត់បន្ថយហាវ៉ានអបស៊ូចឹងបើយើងមើលទៅលើហាឌីសនេះនប៊ីសល្លាហ៍អាឡៃសាឡាំជំរុញឲ្យអ៊ុម៉ាត់របស់លោករៀបការយុវជនណាគំនិតដោយដែលតក់តក់មីមីពីដើមចឹងកូនកូនចៅ18 19ស្ត្រី ប្រុស20ឆ្នាំ25អស់រៀបការអត់ទុកយូរទេកាលណាបើទុកយូរយើងដឹងខូចជាពិសេសសម័យឥឡូវនេះសម័យឥឡូវនេះមនុស្សមានកំណត់មួយទៀតថាអឺពេលដែលមានលុយគ្រប់គ្រាន់ហើយពេលដែលមានការងារធ្វើហើយ មានសមត្ថភាពហើយដោយដែលនវីថាអញ្ចឹងតែអត់តន់អត់ចង់ការហេតុអីបានអត់ចង់ការដោយសារគាត់គិតថាការទៅអត់ឈប់សុបាយអស់ឱកាសដើរលេងអស់ឱកាសណាដើរក្រៅផ្ទះ ចឹងអាហ្នឹងជាជាទស្សនៈមួយ ដែលខុសអំពីគំនិតឬក៏គោលការណ៍របស់អ៊ីស្លាមដែលនប៊ីសុលឡោះអាឡៃសាឡាមជំរុញឲ្យតរពេលដល់ពេលអត់រៀបការ បានថាពញាពេលរៀបការទៅតោះបានលុយមកទី1រកលុយមកធ្វើការអសល់ប្រាក់ខែចាយចាយច្រើនដល់ពេលដែលគេរៀបការទៅមានប្រពន្ធប្រពន្ធជួយទុកដាក់អញ្ចឹងប្រយោជន៍មួយអញ្ចឹងតនៅពេលដែលបានប្រាក់ខែដើរលេង អត់មានអ្នកឃុំក្រងអត់មានអ្នកជួយហាមជួយទប់ស្កាត់អញ្ចឹងតោដើរលេងចូលស៊ីផឹកទៅស្មៃដល់សុបាយអញ្ចឹងអស់ទាំងលុយហើយដូសាទៀតអញ្ចឹងហើយបានជានប៊ីសល្លោះអាឡៃសាឡាម ជំរុញនៅពេលដែលយុវជនមានសមត្ថភាពឲ្យការមានសមត្ថភាពឲ្យការសមត្ថភាពទាំងលុយទាំងសមត្ថភាពតខ្លួនដើម្បីកាត់បន្ថយរឿងប្រការហារ៉ាមនេះឥឡូវចំណុចទី1ដែលអ៊ីស្លាមឲ្យយើងទាំងអស់គ្នារៀបការ ចំណុចមួយទៀតនប៊ីសល្លោះអាឡៃសាឡាំដែលបានបញ្ជាក់ថារៀបការនេះជាសុនណះនប៊ីសល្លោះអាឡៃសាឡាំត្រង់ថាមានសាហាបតមួយក្រុមទៅជួបប្រពន្ធរបស់នប៊ីអាយសាប្រពន្ធរបស់នប៊ីដើម្បីសួរនាំថាតើនប៊ីនឹងជារ៉ាសូលដែលអល់ឡោះតាឡាចាត់តាំងនឹងគាត់ធ្វើអ៊ីបាដាតយ៉ាងម៉េចខ្លះដើម្បីធ្វើទៅឲ្យបានល្អណាប្រណាំងបញ្ចែកគ្នាចង់គោលបំណងចង់ល្អ ចឹងដល់ពេលអាយសាប្រាប់ទៅអ្នកម្នាក់អឺមានការតាំងចិត្តតាំងចិត្តខ្ពស់បំផុតក្នុងការធ្វើអំពើល្អហើយអះអាងថាខ្ញុំនឹងសម្បោះយ៉ាងអត់ដេកទេពេលយប់ដល់សម្បោះយ៉ាងសុណាត់អត់ចៃដេកទេពេលយប់ព្រោះពេលអាប់ដលអ្នកខ្លះទៀតអះអាងថាខ្ញុំបួសពេលថ្ងៃអត់ស្រាយមួយខែទៅមួយខែបួសរហូតចុះបួសបានប៉ះឡាតែបួសបានប៉ះឡាអត់ស្រាយទេអ មួយក្រុមទៀតគេថាខ្ញុំមិនយកប្រពន្ធនាំតែទើសដៃទើសជើងទេកាលណាមានប្រពន្ធទើសដៃទើសជើងចង់ធ្វើអ៊ីបាដាតណាត្រូវរកស៊ីចិញ្ចឹមត្រូវអីចឹងទើសដៃទើសជើងខានខានធ្វើអ៊ីបាដាតនៅពេលដែលនប៊ីសល្លោះអាឡៃសាឡាមដឹងពីព័ត៌មានហ្នឹងនប៊ីប្រាប់ថាអាម៉ាវ៉ាឡោះអ៊ីននី លអខ្សាគុំលិលឡាវ៉ាអតកាគុំ មានន័យថានប៊ីសល្លឡោះអាឡៃហ៊ុសឡាមបានបញ្ជាក់ដោយអះអាងថាគាត់នេះគឺជាអ្នកដែលខ្លាចអល់ឡោះខ្លាំងជាងគេបំផុតខ្លាចអល់ឡោះជាងអ្នកទាំងអស់គ្នាទៀតហើយតកវ៉ាជាងអ្នកទាំងអស់គ្នាទៀតក៏ប៉ុន្តែគាត់បួសមានពេលបួសមានពេលស្រាយថ្ងៃដែលគាត់មានមួយខែណាដែលគាត់បួសមានពេលដែលគាត់បួសមានពេលដែលគាត់ស្រាយហើយគាត់សម្បោះយ៉ាងពេលយប់ឡើងយ៉ាមុលៃគាត់ មានពេលសម្រាប់ដេក យកពេលវេលាមួយដើម្បីសម្បោះយ៉ាងផ្សេងហើយមានពេលសម្រាប់ដេកបន្តមកទៀតនប៊ីសល្លោះអាឡៃសាឡាមថាវ៉ាអាតាហ្សាវ៉ាយុននីសាហើយគាត់រៀបការប្រពន្ធហើយនប៊ីបន្តថា ហ្វាម៉ាន់រ៉ាហ្គីបាអានស៊ុនណាទីហ្វារៃសាមីននីបើអ្នកណាមិនពេញចិត្តធ្វើដូចខ្ញុំទេនោះមិនមែនស្ថិតនៅក្នុងចំណោមឧមាតឬក៏អឺឧមាតរបស់ខ្ញុំទេអញ្ចឹងណា ចឹងដែលដែលអាអាងថាអត់យកប្រពន្ធទេខ្លាចទើដៃទើជើងនប៊ីថាអត់ទេអត់ត្រូវទេណាអត់ត្រូវទេនប៊ីសល្លោះអាឡៃសាឡាមជំរុញឲ្យរៀបការហើយនប៊ីក៏រៀបការខ្លួនឯងទៀតយកប្រពន្ធមិនតែមួយតលម៉ាប្រពន្ធម៉ាដល់អូនប៊ីប្រពន្ធម៉ាដល់ប្រពន្ធ7តម៉ានយកតមួយណាត3ហាំឌុលឡាយ៉ានប៊ីរៀបការប្រពន្ធរបស់គាត់ 7 8 9នោះមានទាំងប្រពន្ធទាំងអឺអឺទាំងអស់ណាយើងរាប់យ៉ាដែលមកជួប7 7ដោយតតថាអញ្ចឹងតាំងពីខតយះមកមានស្រាប់ផងការថ្មីទៀតអញ្ចឹងណាយ៉ាអញ្ចឹងចង់បញ្ជាក់ថារៀបការនេះគឺសុនណាអលអំបៀមិនមែនតែនប៊ីយើងទេគឺបណ្ដានប៊ីទាំងអស់អលអំបៀយ៉ាអលអំបៀអញ្ចឹងការអះអាង ដូច្នេះហើយទើបគេឃើញថានៅពេលដែល សូត្រផុតបោះនិកាណាគេតែតែសូត្រហាឌីសអាននិកាហ៊ុសុនណាទីហ៎អាននិកាហ៊ុសុនណាទីវមលមយ៉ាម៉ាល់វិសុនណាទីហ្វឡៃសាមីននីហើយតាមហាឌីសម៉ាណាម៉ាណារបស់វាសាហេដូចក្នុងបញ្ជាក់ដូចហាឌីសយើងបានលើកឡើងអញ្ចឹងហ្វាម៉ាន់រ៉ាឌីបាអានសុនណាទីហ្វឡៃសាមីននីបើមិនពេញចិត្តធ្វើដូចខ្ញុំទេឬក៏មិនពេញចិត្តធ្វើតាមសុនណារបស់ខ្ញុំទេមិនមែនជាឧមាត់របស់ខ្ញុំគឺមិនមែនថកក្នុងគំណោពួកខ្ញុំទេ នប៊ីប្រាប់ចឹងចឹងមានន័យថាអ៊ីស្លាមជំរុញឲ្យរៀបការចឹងអត់ខុសទេដែលយើងប្រឹងប្រែងរៀបការហ្នឹងនៅប្រឹងគាត់ថាសម័យប្រហែលឆ្នាំមុនកូវីដគឺយើងការអត់កើតបើការអត់កើតក៏តូននិកាសដែរចឹងអាហ្នឹងក៏ក៏ចាត់ទុករៀបការដែរមានន័យថាអត់ចាំបាច់តែបានបញ្ជាក់ណានៅក្នុងហាឌីសផ្សេងទៀតដែលនប៊ីសល្លោះអាឡៃហ៊ីវសែលមានបញ្ជាក់ថាតាហ្សាវ៉ាជុលវ៉ាឌូឌុលវ៉ាលូដ فإني مكاثر بكم الأمم អោមុកាសិរុមប៊ីគុមុលអម្បិយ៉ាយូមលគីយ៉ាម៉ានប៊ីសល្លោះអាឡៃសាឡាមជំរុញឲ្យចូលអ្នកទាំងអស់គ្នាប្រៀបការអលវ៉ាឌូតអលវ៉ាលូតអលវ៉ាឌូតមានន័យថាអ្នកដែលជាទីស្រឡាញ់យើងក៏ស្រឡាញ់ធ្វើល្អប្រពន្ធក៏ស្រឡាញ់យើងទៅវិញទៅមកណាហើយអលវ៉ាឌូតអលវ៉ាឌូតអលវ៉ាលូតអលវ៉ាលូតមានន័យថា ស្ត្រីដែលអាចបង្កើតកូនច្រើនហើយបើសួរថាចោះយើងមិនដឹងថានរណាអាចមានកូនច្រើនឬមិនច្រើនអាហ្នឹងគឺការបកស្រាយអ៊ុលម៉ាគេឲ្យមើលទៅលើខ្សែស្រឡាយខ្សែស្រឡាយមានន័យថាបើសិនជាដឹងថាម្នាក់ហ្នឹងអត់មានកូនទេការគឺតែវាអត់ជំរុញឲ្យការណាអញ្ចឹងមានន័យថាយ៉ាងម៉េចទិសដៅរបស់សាសនាអ៊ីស្លាមដែលនប៊ីសល្លឡោះអាឡៃហ៊ីវសឡាំចង់បានគឺ ឲ្យរៀបការដើម្បីឲ្យមានកូនមានអ៊ុម៉ាត់ច្រើនពីព្រោះនប៊ីបញ្ជាក់នៅហេតុផលថាគាត់មានមោទនភាពចំពោះបណ្ដានប៊ីផ្សេងផ្សេងទៀតដោយសារតែមានចំនួនអ៊ុម៉ាត់របស់គាត់ច្រើនប្រជាជនរបស់គាត់ច្រើនណាគោលដៅរបស់នប៊ីអញ្ចឹងហើយបានតែរំលឹកថារៀបការនេះ មិនមែនដើម្បីតែបំពេញសេចក្តីស្នេហារបស់មនុស្សទេដែលយុវជនយើងភាគច្រើនគិតទៅនឹងរៀបការដើម្បីតែបំពេញស្នេហាហ្នឹងមានន័យថាម៉េចការហើយនាំគ្នាគិតអត់យកកូនទេ អានេះវាខុសពីការចង្អុលបង្ហាញរបស់នប៊ីសល្លោះអាឡៃសាឡាំឃើញទេដែលនប៊ីសល្លោះអាឡៃសាឡាំជំរុញឲ្យមានកូនច្រើនឲ្យមានអ៊ុម៉ាត់ច្រើនហើយយើងឥឡូវនេះគឺនាំគ្នាអត់យកកូនទៅវិញអញ្ចឹងជាចំណុចបញ្ហាមួយត្រង់កន្លែងហ្នឹងដែលខ្ញុំចង់លើកឡើងនៅពេលនេះផងដែរហើយសូមសួរថាតើបើសិនជាយើងអត់យកកូនវាយ៉ាងម៉េច ពាក់ព័ន្ធទៅនឹងរឿងអត់យកកូនពាក់ព័ន្ធទៅនឹងនិយាយត្រង់ថាពជាកំណើតតើហូកុំអ៊ីស្លាមយ៉ាងម៉េចហូកុំអ៊ីស្លាមអនុញ្ញាតដែរទេបើសិនជាយើងពជាកំណើតពជាកំណើតការពជាកំណើតនេះវាមាន2ករណីពន្យាបើយើងប្រើពាក្យថាពន្យាមានន័យថាយកកូនដែរតែវាយូរហៅតាហ្ឌីតអនសាល់មានន័យថាកំណត់ពេលវេលាអញ្ចឹងពន្យាទី1គឺ លក្ខណៈដែលថា នៅពេលបានកូនប្រុសមួយកូនស្រីកូន ប្រុសមួយកូនស្រីមួយឬក៏កូនស្រីពីរឈប់យកឈប់ណាអាការដែលធ្វើបែបហ្នឹង គឺហុកមវាអត់ហារ៉ូស្ទីណាដូសាខុសតនឹងបទបញ្ជារបស់រ៉ាស៊ូលឡោះកាលណាខុសពីប្រឆាំងនឹងរ៉ាស៊ូលឡោះគឺប្រឆាំងមានន័យថាដូសាព្រោះនប៊ីសល្លោះអាឡៃសាឡាមឲ្យ មានគោលច្រើនយ៉ា ចឹងបើសិនជាថាអូ1 2 3 4ឈប់ហ៎ដាច់ឈប់តែម្ដងដោយឲ្យមានហេតុផលអីអាហ្នឹងគឺទោសាលើកលែងតែអ្នកនោះមានបញ្ហាសុខភាពដូចជាពេទ្យថាបើសិនជាមានកូនទៀតមានទារកទៀតមានបញ្ហាអញ្ចឹងណាមានបញ្ហាដល់សុខភាពអាចមានគ្រោះថ្នាក់អីចឹងអាហ្នឹងអัลហាំឌីលឡាបានកូនហើយ3 4ហ្នឹងគឺ អាហ្នឹងករណីហ្នឹងអត់បញ្ហាជាករណីលើកលែងហើយដែលគំនិតនោះគិតថាបើសិនជា មានកូនកាន់តែច្រើនវានាំឲ្យក្រ វាអីហ្នឹងគឺអឺគេហៅថាម៉េចស៊ូឡុនប៊ីឡាគឺជាការគិតអាក្រក់ ចំពោះអល់ឡោះស៊ុបហានូតាឡាហេតុអីបានថាគិតអាក្រក់អល់ឡោះស៊ុបហានូតាឡាជាម្ចាស់អល់ឡោះស៊ុបហានូតាឡាបង្កើតមកលោកអល់ឡោះតាឡាឲ្យរីស្គីតាមពិតដល់ពេលណាដែលយើង មានបុត្រធីតាមានកូនចៅច្រើនអល់ឡោះតាឡាអរិស្គីតាមនឹងដែរឥឡូវយើងមើលអីមើលតានេះឥឡូវនេះគ្រួសារដែលមានកូនច្រើនសម្រាប់ធ្វើការរោងចក្រក៏បានចំនួនច្រើនគេដែរតើឃើញទេហើយបើយើងគិតពីអ៊ុម៉ាត់អ៊ីស្លាមគិតពីសេដ្ឋកិច្ចគិតពីអធិពលរបស់អ៊ីស្លាមបើសិនជាយើងមានចំនួនច្រើនគឺយើងមានអំណាចមានកម្លាំងមានអធិពលកាន់តែខ្លាំងបើយើងមានគ្នាតិច យើងអត់ខ្លាំងទេឧទាហរណ៍វិញដូចយើងយើងមើលទុនយ៉ាហ្នឹងប្រទេសដែលមានប្រជាជនចាស់គេចិនហើយមិនមិនដឹងស្រាប់នៅកំពង់សោមយើងអ្នកម្នាក់ឮថាចិនហ្នឹងអស់ជុំនិយាយចិនមកហើយនាំមកទាំងលុយទាំងអញេញ៉ៃមាននៅចិនដល់សាយច្រើនហើយមកដល់កំពង់សោមដេញចេញអស់អាតូបជួល500ហ្នឹងវាឲ្យ2000 3000ហើយយើងខ្មែរចេញអស់ ហើយវាជួលលក់ឲ្យគ្នាវាគ្នាវាគ្នាវាដោយសារវាមានគ្នាច្រើនលក់ដល់គ្នាវារុះធូនទៅលើទឹកដីរបស់យើងដោយសារដោយសារគ្នាច្រើនហើយយើងហ្នឹងលក់ឲ្យអត់ដាច់ទេធ្វើអីលក់អត់ដាច់មានណាតិចមានតែ4 10គ្រួសារនេះយើងតិចអ្នកមានលុយតិចហើយអ្នកអត់សូវស៊ីបាយកកលឹមឡានទៅផ្ទះគឺច្រើនទៀតអញ្ចឹងលក់ឲ្យអត់ដាច់ហើយគ្នាយើងតិចទៀតចាំបើយើងគិតចំណុចហ្នឹងកាលណាមានចំនួនគ្នាតិចគឺវាខ្សោយអញ្ចឹងបើសិនមានចំនួនច្រើន គឺយើងខ្លាំងចាចឹងសូមត្រឡប់ទៅលើប្រធានបទយើងវិញតកតងទៅនឹងពញាកំណើតនេះទី1គឺអឺអត់មានអីគេការកំណត់ដោយបញ្ឈប់យកកូនកណ្ដឹងអត់បានទេគឺទៅតាមលទ្ធភាពរបស់យើងករណីទី2ការពញាកំណើតដោយហៅថាពញាពេលយើងអត់ចង់កើតមួយឆ្នាំមួយពីរឆ្នាំមួយវាហត់ពេកវាបាក់ណាវាហត់ពេកវាវាយ៉ាប់ អត់សូវមានអ្នកជួយ មើលអញ្ចឹងវាពិបាកវាវារវល់ច្រើនអញ្ចឹងយើងអាចពន្យាពេល កំណត់ថា2ឆ្នាំ យកកូនមួយឬ3ឆ្នាំអីមួយអញ្ចឹងតាមលំនាំរបស់វាធម្មតាអញ្ចឹងអានឹងបានអត់បញ្ហាទេកុំវាជាយូសដោយនៅក្នុងសម័យនប៊ីសល្លោះអាឡៃវសាឡាំអឺសាហបាត់បានអឺប្រើវិធីសាស្ត្រពន្យាកំណត់ដែលនប៊ីសល្លោះអាឡៃវសាឡាំ បានដឹងដែរហើយគាត់បាន ធ្វើការឯកភាពដោយអត់ប្រឆាំងបានថាអត់អត់ហាមគាត់ណាពិធីពញាកំណើតរបស់សាវត្តសម័យបុរាណណាសម័យដើម តាមវិធីបែបធម្មជាតិអានេះយើងនិយាយយុវជនយើងថាយើងដឹងហើយអញ្ចឹងក្នុងន័យនេះគឺមានន័យថាអ៊ីស្លាមជំរុញឲ្យយើងយកកូនចៅឲ្យបានច្រើនកុំនាំគ្នាពញាកំណើតនាំគ្នាពញាកំណើតឥឡូវនេះសូមបីតាមសាលារៀនទួនទួនយើងច្រើនអត់មានសិស្សអូយម្នាក់នេះអត់មានសិស្សរៀនមានអីមានសិស្សបើអត់មានក្មេងកើតទេឥឡូវ នរគ្នានិយាយកំណត់អស់ហើយអញ្ចឹងណាចាហើយនប៊ីសល្លោះអាឡៃសាឡាមប្រកាសក្តែងក្តែងតាំងពី1000ឆ្នាំមុនតាហ្សាវយុលវ៉ាឌូទុលវ៉ាលូតរៀបការចុះជាមួយនឹងអ្នកដែលស្ត្រីដែលមានអាចមានណាសេចក្តីស្រឡាញ់ស្នេហាហើយមានអាចមានកូនច្រើនដែលយើងដឹងតាមរយៈពូជពងអំបូររបស់យើងណាមនុស្សយើងនេះគឺជាចំណុចសំខាន់អញ្ចឹងយើងកុំគិតថារៀបការនេះអត់បាន ការហើយបាន សម្រេចបំណងក្តីស្នេហាហើយរួចខ្លួនណា អាហ្នឹងគឺយើងទៅខ្វះមួយហើយណាយើងមិនទាន់ត្រឹមត្រូវតាមសុណាស់នប៊ីសល្លោះអាឡៃសាឡាំទេហើយមួយទៀតគឺយើងត្រូវដឹងថាពិធីការរបស់យើងការរៀបការរបស់យើង គឺធ្វើឡើងតាមច្បាប់អ៊ីស្លាម តាមសុណាស់នប៊ីសល្លោះអាឡៃសាឡាំយើងត្រូវមានអារម្មណ៍ដឹងចាស់នៅមានបញ្ហាមួយទៀតដែលអឺយើងជួបប្រទេសច្រើនណាណាចានៅក្នុងសហគមន៍អ៊ីស្លាមរបស់យើងយើងមិននិយាយដោយយើងមិនថា គេថាអីមិនបើកគេអីទេក៏ប៉ុន្តែរឿងពិតជាក់ស្ដែងដែលត្រូវការរំលឹកជួនកាលបងប្អូនអត់ដឹងអឺបើសិន ជាយើងយើងនិយាយមិញហៅថាបើសិនជាយើងលំបាកការងារឬក៏មមាញឹកឬក៏កើតកូនច្រើនពេកវាហត់អញ្ចឹងយើងអាចពន្យាពេល2ឆ្នាំ1 3ឆ្នាំ1អីបានអញ្ចឹងណាតែកុំឲ្យយើងបន្ថយហើយកដល់ថា យាយម្អាណាមានដឹងថាមានផ្ទៃពោះហើយនាំគ្នាទៅយកចេញនិយាយភាសាខ្មែរហៅថារំលូតតើហូកុំគិតយ៉ាងម៉េចអញ្ចឹងកន្លែងហ្នឹងអ៊ូលម៉ាចែកជា2កម្រិត2កម្រិតណាទី1បើសិនជាដឹងថាមានកូនហើយអត់ទាន់ដល់អាយុ4ខែបានថាបើ4ខែនៅក្នុងហាឌីសណាប៊ីសល្លោះអាឡៃសាឡាំដំណាក់កាល40ថ្ងៃ4ដងអ3ដង 4ខែយើងនិយាយទៅខ្លី4ខែគឺអល់ឡោះតាឡាផ្លុំយ៉ាវ៉ាចូលអល់ឡោះតាឡាបញ្ជូនយ៉ាវ៉ាចូលទីរੂហ្នឹងគឺពេញហើយកោសិកាពេញលេងហើយកម្រើកហើយអល់ឡោះតាឡាឲ្យម្លាយកាត់សរសេរតាំងពីអាយលតាំងពីទូរីទីតាំងពីអាយុណាសំណាងល្អអក្រៅគឺអល់ឡោះតាឡាឲ្យសរសេរ4 4ចំណុចអញ្ចឹងមានថាបើសិនជាដំណាក់កាលមុនហ្នឹងកូនហ្នឹងកម្រើកនឹងក៏មានជីវិតហ្នឹងអានឹងការយកចិត្តនេះគឺ ដូសាដូសាធំបាបកម្មដូសាធំណា2ខែ3ខែអីយើងយកចេញនឹងដូសាអីត្រូវជិះវិញហើយបើសិនជាបន្ទាប់ពី4ខែទៅដែលមានយាវ៉ាចូលណាយើងទៅយកចេញអាហ្នឹងទោសរបស់វាស្មើនឹងសម្លាប់មនុស្សសម្លាប់មនុស្សហើយសម្លាប់មនុស្សក៏វាយ៉ាងម៉េចដឹងណាសម្លាប់មនុស្សបើបើយើងគិតថាច្បាប់ ច្បាប់ទុនញាច្បាប់រដ្ឋអនុញ្ញាតដោយគម្រោងកម្មវិធីអីគេអឺអីគេអីក៏ដោយអនុញ្ញាតក៏ប៉ុន្តែច្បាប់ឥស្លាមគឺកាលណាបើសិនជាដំណាក់កាលចែក4ខែទៅហើយយើងនិយាយចេញវាមានដោសាស្មើនឹងសម្រាប់មនុស្សម្នាក់ព្រោះមានជីវិតទេនៅក្នុងឧបកម្មឥស្លាមបើសិនជាបន្ទុយ4ខែទៅវារលូនមកអីចឹងយល់មើលបើសិនជាអត់ដល់4ខែទេ គឺទុកជាសាច់ សាច់ម្ដុំយកទៅកប់ចោលអីធម្មតាគៀនរបងអីបានតែបើហូរពី4ខែកម្រើកហើយឆ្លោះអេកូ4ខែមិនអញ្ចឹងអញ្ចឹងកាលណាវាជ្រុះមក5ខែ6ខែហ្នឹងជ្រុះមក គឺពូកងវាដូចនៅធំដែរបើយកទៅងូតទឹកទៅកាហ្វាន់ទៅសបោះយ៉ាងឲ្យទៅដាក់ដីឯធម្មតាអញ្ចឹងណាហើយបើយើង យក ចេញក្នុងគ្រាពេលហ្នឹង ដំណាក់កាលហ្នឹងមានន័យថាយើងមានទោសស្មើនឹងសម្រាប់ជីវិតមនុស្ស ومن قتل مؤمنا متعمدا فجزاؤه جهنم خالدا فيها وغضب الله عليه ولعنه នេះណាឲ្យសម្លាប់អ្នកអ៊ីស្លាមម្នាក់ដោយចេតនាតាការតបស្នងរបស់វាអល់ឡោះតាឡាតបស្នងអីហ្មិចយ៉ាហាន់ណាំអីយ៉ាហាន់ណាំយ៉ាហ្សាអ៊ូហ៊ូយ៉ាហាន់ណាំអល់ឡោះតាឡាឲ្យការតបស្នងរបស់វានៅផ្នែកអាខិរ៉ាត់គឺនរកាយ៉ាហាន់ណាំអានេះសម្លាប់មនុស្ស មែនរឿងតូចទេសម្រាប់មនុស្សហើយអល់ឡោះស្មតអាឡាដាក់លក្ខដាត់បណ្ដាសាអល់ឡោះតាឡាខឹងឃើញទេអញ្ចឹងបើសិនជាយើងធ្វើទោសស្មើនឹងសម្រាប់មនុស្សគឺយើងចូលក្នុងទោសមួយហ្នឹងឯងអញ្ចឹងកន្លែងនេះទៅជៀសវាងបានន័យថាបងប្អូនបើសិនជាអាចដឹងហើយឬក៏វិមានករណីនឹងហើយយើងកុំសបាត់តវកលអល់ឡោះប៊ីស្មិលឡាតវកលអល់ឡោះយើងរក្សាទៅទីមួយមនោសចេតនារបស់យើងណា អារម្មណ៍របស់យើងការស្រឡាញ់របស់យើងបើសិនជាយើងយកចេញឬអីចឹងវាបង្ហាញពីភាពខូខើហើយរសូមលើកឡើងចំណុចនេះដើម្បីឲ្យបងប្អូនមេតរបស់យើងបានដឹងសួរថាវាមានអត់អញ្ចឹងវាមានណាទោះបីជានៅក្នុងកម្រិតដំបងអត់ទាន់ដល់4ខែក៏យើងយល់សារធំដែរអញ្ចឹងយកឲ្យវាជិះវាណាឲ្យវាជិះវាហើយដើម្បីកុំឲ្យឈានដល់ដំណាក់កាលហ្នឹងគឺយើងមានការប្រយ័ត្នប្រយែង ទី1យើងធ្វើអារម្មណ៍ឲ្យទលាយតាវកលយុវអល់ឡោះស្មតាឡាយើងក៏ភ័យខ្លាចក្រហ្នឹងពេកឥឡូវជប់ក្រោយតែមានកូនច្រើនគេថាខ្លាចក្រជប់ក្រោយតាមពិតសម័យឥឡូវនេះសម័យសេដ្ឋកិច្ចយើងម៉ាសាអល់ឡោះសម័យដេជោនេះ គឺគ្រប់គ្នា មានឡាន មានម៉ូតូគ្រប់ផ្ទះហើយអញ្ចឹងវាអាចក្របានទេរោងចក្រការងារច្រើនហើយបើយើងគិតមកផ្នែកទៀតការតវកលចំពោះអល់ឡោះស្មហានតាឡាដែលអល់ឡោះតាឡាបង្កើតមកគឺអល់ឡោះតាឡាឲ្យរីស្គី ចុះបើសិនយើងគិតថាអូយកតកូនតែ2នាក់3នាក់អល់ឡោះតាឡាជាអ្នកដឹងណាម្ចាស់របស់យើងដែលបង្កើតមនុស្សអល់ឡោះតាឡាដឹងបើយើងមានកូនតែ2នាក់3នាក់ចុះបើសិនជាមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់យើងមិនរស់អត់មានកូនដល់ពេលអត់មានកូនចាស់ទៅសួរថាសុបាយ៉ាងម៉េចគឺលំបាកអត់មានកូនណាចាអញ្ចឹងអល់ឡោះតាឡាដឹងហើយយើងឃើញជាក់ស្ដែងចឹងមែន អ្នកខ្លះយកកូនទៅពីរប្រុសមួយស្រីមួយគ្រប់ហ្នឹងម៉ាសាអល់ឡោះសុបាយចិត្តបានគ្រប់គ្រាន់ណាកូនអាយុ4 5ឆ្នាំ4 10ឆ្នាំស្រាប់តែជួបបាឡាមកអល់ឡោះតាឡាចង់ស្លាប់ទាំងអស់ស្លាប់អស់ដងមួយដងមួយអស់លីងហើយចាស់បាត់ហើយណាការនៅសម័យវ័យយកកូនបានហ្នឹងគឺយកទៅពីរឈប់ដល់ពេលបានកូន4 10ឆ្នាំចោះតកទៀតអល់ឡោះឲ្យកូនស្លាប់ទៅយើងមើលមិនឃើញស្លាប់រស់ចាស់ក្មេងយើងមើលអត់ដឹងទេអញ្ចឹងយើង អស់កូនចាស់បាត់ហើយដល់ចាស់យើងរកកូនណាបានទៀតដល់រកកូនរត់បាន យើងស្លាប់តោនណាជួយទូអាឲ្យយើងនរណាជួយយើងពេលយើងឈឺជួយមើលថែយើងធំអ្នកដតីកូនក្មួយអត់បាន ដូចកូនឯងទេអញ្ចឹងណាកន្លែងនេះជាហិកម៉ាន់មួយដែល ជួនកាលមនុស្សគិតអត់ដល់ក៏ប៉ុន្តែអល់ឡោះសុបហានតាឡាជាអ្នកដែលបង្កើតមនុស្សអល់ឡោះតាឡាដឹងអញ្ចឹងនប៊ីសល្លោះអាឡៃសាឡាំជំរុញនឹងដល់អមសាសឲ្យយើងទាំងអស់គ្នា ជារឿងល្អបំផុតចឹងហើយបានយើងត្រូវដឹងថាច្បាប់នៃសាសនាអ៊ីស្លាម គឺ តែងតែនាំមនុស្សទាំងឡាយឆ្ពោះទៅរកភាពជោគជ័យមិនថាមិនថាទុនយ៉ាហើយនឹងអាខិរ៉ាត់នោះទេយ៉ាចឹងហើយលិនសូមអំពាវនាវដល់បងប្អូនទាំងអស់ទៅដូចជាយុវជនយុវនារីដែលមានសុខភាពល្អដែលមានការងារធ្វើដែលមានលទ្ធភាពរៀបការចឹងយើងរស់រានកុំបណ្ដោយខ្លួនឲ្យនៅយូរ ដែលនាំឲ្យខ្លួនប្រឈមទៅនឹងរឿងអអសិលធម៌ជាច្រើនណាពាក់ព័ន្ធទៅនឹងប្រការទោសាជាច្រើនអញ្ចឹងការរៀបការនេះគឺតែងតែរក្សាយើងហើយយើងខ្លាចដូចជាមនុស្សពេញលេញពីព្រោះអល់ឡោះសុបហានតាឡាឲ្យប្រុសស្រីនេះបំពេញគ្នាទៅវិញទៅមកមានន័យថាបើសិនជាមនុស្សម្នាក់ឯងហ្នឹងប្រុសម្នាក់ឯងឬស្រីម្នាក់ឯងអត់ទាន់ពេញលក្ខណៈឯងទៅខ្វះទាល់តែមាន គូបានវាពេញ ហើយបានជឿស្គរតតដែរការហើយដល់អត់តអ្នកដែលអត់តឆ្លងកាត់វ័យរៀបការអត់តដឹងទេនៅពេលការហើយម្ដងមិនដឹងថាការរស់នៅជាលក្ខណៈគ្រួសារហ្នឹងគឺស្ត្រីប្តីប្រពន្ធគឺបំពេញគ្នាទៅវិញទៅមកទាំងកំណត់ទាំងការរស់នៅទាំងអារម្មណ៍អីទាំងអស់កាលណាបានម្ខាងដូចជាខ្វះម្ខាងវិញអញ្ចឹងអល់ឡោះស្មាតអាឡាឲ្យហិកបាត់កន្លែងហ្នឹងហើយដោយសារតែពេលវេលាលិនមិនចង់លើកអ្វីច្រើននេះទេ គ្រាន់តែចង់បង្ហាញរំលឹកតិចតួចដើម្បីយកបរិកាត់អំពីការរំលឹកពីព្រោះអល់ឡោះតាឡាប្រាប់ឲ្យថាការរំលឹកនេះគឺនឹងទទួលបានផលប្រយោជន៍ហើយដូច្នេះសង្ឃឹមថាអ្វីដែលលើកឡើងនៅថ្ងៃនេះគឺនឹងផ្ដល់ផលប្រយោជន៍មិនផ្អាត់ដល់តតមីមីនិងបងប្អូននៅថ្ងៃនេះហើយសូមទូអាប់អល់ឡោះសុបតាឡាឲ្យផ្ដល់ហ៊ីដាយ៉ាតហ្វីកដល់យើងទាំងអស់គ្នាដល់លរីស្គីនឹងការរស់នៅដល់ប្រសាថ្លៃថ្លាដល់យើងទាំងអស់គ្នាអាមីនយ៉ារ៉ាប់អាឡាមីនជាពិសេស សូមទូអាពីអល់ឡោះសុបតាឡាឲ្យយើងទទួលបានការអាំពូននិងការតបស្នងពីអល់ឡោះសុបតាឡានៅថ្ងៃកិយាម៉ាត់នៅឋានសួគ៌របស់អល់ឡោះសុបហានវតាឡាទាំងអស់គ្នាអាមីនយ៉ារ៉ាប់អាឡាមីនវបិលឡាហ៊ីតោហ្វីកវលហ៊ីដាយ៉ាអ៊ុស្សឡាមអាឡៃ